អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយខ្ញុំជឿថាមួយរយៈនេះប្រហែលជាមានការស្ងាត់ក្នុងការវាយគ្នាច្រើនដែរប៉ុន្តែចំពោះ hero អ្នកដែលគាត់លេង S ណាហ្នឹងហើយភាគច្រើនគឺគេលេងគប់គ្នារាល់ថ្ងៃតែម្ដងគឺគប់នៅកន្លែងបាក់យ៉ាងនេះខ្ញុំសុំដោះ item សិនបានទេ item យើងអន់ទេប៉ុន្តែធ្វើម៉េចយើងត្រូវដោះចេញដែរហ្នឹងហើយគប់ដល់យើងដែរអ្នកឃើញទេនិយាយទៅនិយាយទៅគាត់ពួកគាត់ជំនាញខាងគប់ហ្មងហើយភាគច្រើនគឺលេងគប់នៅបាក់យ៉ាងហ្នឹងគឺ មានលក្ខណៈថា every day every night ហ្មងហ្នឹងហើយហើយបើលេងប៉ាក់មួយហ្នឹងគឺអឺមិនសូវជាអត់សក់ប៉ុន្មានទេប៉ុន្តែសំខាន់គេគឺយើងត្រូវមានជំនាញក្នុងការគប់ហ្នឹងហើយហើយចំពោះ asset ជាមួយ asset បើយើងមើលទៅគឺពួកគាត់គប់អត់សូវជាឈឺប៉ុន្មានទេប៉ុន្តែបើជាមួយ asset មួយប៉ាក់ផ្សេងៗអីដូចប៉ះ BS អី asset គប់មកដបងងាប់ជា7 30000អីអាហាមែនទេអ្នកឃើញអត់ស៊ីខ្ញុំឆ្ងល់ដែរនេះ item នេះ item តែខ្លះណា item រៀងស្ទើរស្ទើរដែរប៉ុន្តែគប់គេងាប់ខ្ញុំឆ្ងល់ប្រហែលជាអាហ្នឹងមកពី sphere សភៅឬក៏មិនប៉ុន្តែខ្ញុំគ្រាន់តែចង់ recommend ថាបើសិនជាករណីយើងចង់លេងលក្ខណៈថាសប្បាយអូខេយើងអាចលេងប៉ាក់នឹងបានដោយសារប៉ាក់នេះគឺជាទូទៅគឺតែងតែលេងគប់គ្នានៅប៉ាក់យ៉ាង នេះនិយាយដល់ប៉ាក់យ៉ាងពេលបច្ចុប្បន្នគឺជាប់ចោះទេដោយសារបងបង ខាង asset គាត់កាងផ្ដាច់តែម្ដងចំពោះ block មួយនេះហ្នឹងហើយ ហើយចំពោះប៉ាក់អីផ្សេងផ្សេងមកលេងហ្នឹងស្រាប់តួឲ្យតួរបស់គាត់ហើយហើយមួយទៀតអឺតាមធម្មតាដូចនៅនគរលងវេកអឺឬក៏ origin ហ្នឹងពួកខ្ញុំតែងតែវាយប៉ាក់គីឡូ60នៅប៉ាក់យ៉ាងនេះប៉ុន្តែពេលបច្ចុប្បន្នគឺពួកគាត់កាងអស់យកចឹងទៅហើយវាធ្វើឲ្យអ្នកលេងផ្សេងផ្សេងហ្នឹងគឺកប៉ាក់ផ្សេងផ្សេងហ្នឹងគាត់ហ៊ានមកក្បែរហ្នឹងឯងអត់បានទេព្រោះដូចអ្នកទាំងអស់គ្នាដឹងចឹង asset គឺមកដំបងគឺដាច់ផ្ងាយចឹងខ្ញុំសុំ review item ពួកគាត់ឲ្យអ្នកទាំងអស់គ្នាមើលបន្តិច m ប៉ណ្ណឹងគប់គេដាច់ផ្ងា es អេមអឺនិយាយទៅគប់ហើយខ្ញុំក៏មិនដូចជាសូវឃើញអ្នកដែលគាត់លេងអេសាត់ហ្នឹងឃើញជេរគ្នាដែរពេលចាំមិនសូវមានជាអ្នកកងគ្នាទេបើជាអាចលេងលក្ខណៈថា friendly ធម្មតាឬមិនខ្ញុំក៏មិនជាច្បាស់ដែរប៉ុន្តែជាទូទៅគឺមិនសូវមានអ្នកជេរគ្នានេះឃើញអាបតកហ្នឹងមិនសូវប៉ុន្មានទេគប់ហ្នឹងមកឈាមហ្នឹង តោលច្រោកច្រោកច្រោកច្រោកនេះអ្នកលេងខូចគេនេះចេញមកគឺបានគប់រត់ចូលតែហ្នឹងមិនមែនម្ដងទេនេះពីរបីដងហើយប្រហែលជាអាចនេះប្រហែលជាអាចគាត់នេះគាត់គប់អស់ឈាមគេខ្លះចឹងណាហើយគាត់គប់គេថែមចឹងទៅខ្ញុំក៏មិនដឹងដែរតែជាទូទៅអាអាសត្វមួយនេះវាគោគេនេះបឺដាច់ផ្ងាបាត់ដល់ឈាមរបស់យើងមើលទៅគឺនេះហ្មងគឺគឺវាអមកដបងមកដបងគឺវាដាច់ហ្មងណា មកដបងមកដបងគឺដាច់ឈាមទៅច្រោកច្រោកហ្មងហើយសបាយឃើញគេលេងសបាយប៉ុន្តែខ្ញុំអត់ចេះលេងស្ដាយដែរណានេះហេរ៉ូនេះតាន់មែនតើនេះចង់កាត់ kick នេះនេះបើយើងមើលទៅនេះតាន់ពាក់ HS ប៉ុន្តែ HM មិនគេដល់គេគប់ងាប់ទេទៅប៉ុន្តែនេះវាដឹងគាត់មិនដែរអឺគប់ខ្ញុំអត់ងាប់ដោយសារខ្ញុំអត់មាន item ទេបើមាន item បូកទៀតប្រហែលពាក់ item ទៀតប្រហែលគប់ងាប់ចូលក្នុងវិញបាត់គប់មកដបងចូល និយាយទៅអឺពួកគាត់ដូចជាលេងលក្ខណៈថា everyday ហ្មងលេងនៅហ្នឹងគេបន្តងាប់បាត់ឡាតែទៀតអីនេះដបងលុយទៀតដបងអញ្ចឹងយ៉ាងមិនគេតែតាលេងដបងនឹងវិញអត់តន់ឃើញអ្នកខ្លាំងមួយអ្នកខ្លាំងគប់គ្នានេះច្រោកដាច់បាត់អូខេមកនេះបឿដាច់ផ្ងាចុះឯណាគប់ពីក្រោមវិញនេះនេះនេះនេះដូរពីខេគប់ ច្រោកដាច់មិនដែរហេរ៉ូនេះមិញខ្ញុំមើលអត់ទាន់ដឹងមួយនេះមិញកន្លែងនេះនេះមិញអឺពាក់អីគេមិញប៊ីខ្លាំងណាស់ល្អមើលតែពេលគប់អើមកជ្រូតជ្រូតជ្រូតមកតែក្បាលតោនេះមិនជាខ្លាំងម៉ានទេក្បាលតោហ្នឹងអូនេះហេរ៉ូគេគប់ដាច់មិញអូអាទាំងគាត់ស្អាតដែរតាសាន់មូន សានីសានីថាប៉ុន្តែមិញមកច្រោកដាច់មិនគេមើលនេះអត់នេះអត់ចូលអត់អត់ដាច់អូប៊ីចង់ដាំថែមទៀតអូអូប្រយមកហើយហើយអើយដល់ហើយកប់សេរីហ្មងស្រឡាញ់ត្រង់ថាមិនបាច់ចាំវ័យឲ្យគប់តែគប់ពីយ៉ាងណាក៏បានដែរនេះហេរ៉ូមកគ្វីតចូលនេះ ឈឺដែរហ្នឹងឃើញអាយធីមចឹងឯងគប់គេដាច់រហូតអឺនេះអានេះវាក្រោមដាច់ទាំងខ្ញុំដែរអូខេនេះគឺជាការ recommend ទេបើសិនជាករណីអ្នកទាំងអស់គ្នាចង់លេងប៉ាក់ដែលថាពេលបច្ចុប្បន្ននៅនគររាជនេះបើអ្នកទាំងអស់គ្នាចង់លេងប៉ាក់ដែលមានគេវៃគ្នារាល់ថ្ងៃលក្ខណៈថា every day ឬក៏អ្នកលក្ខណៈថាអ្នកទាំងអស់គ្នាទៅពេលយប់អីអ្នកទាំងអស់គ្នាអាចធ្វើការទិញប៉ាក់ asset មកគប់គ្នាលេងនៅនឹងបានអឺកាលពីមុនវាមាន2វាមានគប់នៅប៉ាក់សាវលីង ហើយជាមួយនឹងបាក់យ៉ាងនេះតែពេលបច្ចុប្បន្នដោយសារបាក់សៅលីងវាចូលកាំងចូលតាក់ជើងដោយសារមានបងបងមួយចំនួនគាត់តម្លាក់សាកសពបាក់ខ្មោចបាក់ 5PW ដែរធ្វើតាក់ជើងអញ្ចឹង Hero Asset មួយចំនួនគឺគាត់តែងតែមកគប់គ្នានៅកន្លែងនេះទាំងអស់គ្នាណាហ្នឹងហើយហើយអញ្ចឹងជាការ recommend ទេបើសិនជាពេលបច្ចុប្បន្នបាក់ផ្សេងផ្សេងបាក់មិនសូវជាលក្ខណៈថាគេមាន VPK ហ្មងទេ ហើយយើងអាចលេងប៉ា asset បានហើយតែមួយប៉ា asset មួយនេះទោះបីជាវ័យ 2k ក៏អ្នកទាំងអស់នេះអាចយកទៅលេងបានដែរតែសាយគេភាសាប៉ានេះគឺលក្ខណៈថាវាស៊ីគ្រប់ហ្មងស៊ីគ្រប់បានប៉ាស៊ីគ្រប់ប៉ាបានហ្មងចង់ support ក៏បានហ្នឹងហើយចង់ស៊ីគេក៏បានដែរវា aim ហ្មងហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូការ review មានប៉ុណ្្នឹងណាហ្នឹងហើយអូខេអរគុណបាយបាយ